មកទល់ម៉ោងនេះយើងត្រូវទទួលស្គាល់ថាអាវុធរបស់លោកខាងលិចនិងអាមេរិកទំនើបណាស់ទៀតហើយកុំតន់ជឿខ្ញុំបាទកុំតន់ឯកភាពគេនិយាយថាអាវុធរបស់រុស្ស៊ីប្រើ ship នឹងឯង សិតតែ chip on on chip on on ថ្មីទំនើបក៏ប៉ុន្តែ chip on on ដូច្នេះដល់ប៉ះរ៉ាដាប៉ះការបំលែងប្រព័ន្ធពីលោកខាងលិចពីអាមេរិកហើយព័ត៌មាននឹងសំខាន់ណាស់ទៀតតើរួចទេទៀត ចឹងទេអាចនិយាយបានថាតែកុំជឿកុំតន់ជឿទេប្រិមិត្តវិភាគខ្លួនឯងអាវុធរុស្ស៊ីអន់ជាងលោកខាងលិចនឹងអាមេរិកគាត់និយាយប៉ុណ្ណឹងទៀតតែគ្រាន់ថាប្រិមិត្តជឿមិនជឿអានឹងមិនដឹងទេខំប្រឹងធ្វើណាស់ដែរណាស្ពានគ្រីមេហ្នឹងណាខំប្រឹងទប់ណាស់ដែរណាយកតាំងពីអូប្រដាប់ប្រដៅច្រើនណាស់ដើម្បីនឹង នៅបំផន់រ៉ាដារបស់លោកខាងលិចរបស់អ៊ុយក្រែនក៏ប៉ុន្តែនៅតែឆំស្ពានទីទៀតខ្ញុំបានទៅបង្ហាញរូបភាពទៀតការកំទេចស្ពានគ្រីមេនេះណាដែលភ្ជាប់ឲ្យស្ពានវែងជាងគេមកអើបើក៏មានសង្គ្រាមដោយសារអាមេរិកមិនដឹងជាខ្មែរជឿនលឿនដល់ណាហើយទេ ហើយវាឈឺចាប់បំផុតនោះគឺនៅសម័យលន់នល់អាមេរិកយកគ្រាប់មកទម្លាក់កំទេចប្រទេសយើងប្រជាជនខ្មែរជាង2លានតោនហើយឲ្យខ្មែរជំពាក់បំណុលថ្លៃគ្រាប់នោះទៀតតានអ្នកឈឺចាប់ទេគេមកសម្លាប់ដូនតាយើងហើយឲ្យយើង ជំពាក់លុយគេទៀតនោះត្រឹមត្រូវទេត្រឹមត្រូវគ្រប់គ្រងទេអាមេរិកមកយកគ្រាប់បែកណាប៉ាល់ B52 មកទម្លាក់ លើក្បាលយើងហើយទាលុយយើងទៀតហើយប្រិមិត្តបាទផងសម្រោះនេះសរសេរថាអាមេរិកចាក់រុកគេកោគេដើម្បីឲ្យមានរឿងឲ្យមានសង្គ្រាមហើយតាមភាសាខ្មែរដែលតែនិយាយតែគ្រប់ប្រទេសទាំងអស់តែតែមើលឃើញថាការដែលអាមេរិកធ្វើរបៀបនេះដើម្បីលក់អាវុធរបស់ខ្លួន បានច្រើនណាស់ទៀតអ៊ុយក្រែននេះបានច្រើនណាស់រោគចាក់ផលិតអាវុធរបស់អ៊ុយក្រែនមួយថ្ងៃដូចជា20លានចូលបើខ្ញុំបានមិនច្រឡំទេទៀតឬក៏200លានតែតួលេខតែខ្ញុំបានមិនច្បាស់កន្លែងហ្នឹងក៏ប្រិមិត្តកំតាន់នេះគេតែគ្រាន់ថាគេចូលលុយមហាសាលនេះណាបាទចឹងឯកភាពទៀត សៀងស្រុនបាទពោះទៀងកំពុងតែកពុលមុខហើយអូខេស៊ីវធីឬពូលឺថាអ៊ុយក្រែនបាញ់យន្តហោះ TU 22 M 3បាទលឺអញ្ចឹងទៀតណាលឺថាប្រហែលជាប្រើ drone បាញ់អាកាសយានដ្ឋានយោធារបស់រុស្ស៊ី នេះណាបាយអាកាសយានដ្ឋានយោធារបស់រុស្ស៊ីចម្ងាយប្រហែលជា120ទៅ150គីឡូម៉ែត្រពីទីក្រុងមូស្គូតែអត់ទាន់ប្រកាសថាអ៊ុយក្រែនឬក៏អ្នកណាទេនេះណាសំបីតែស្ពានគ្រីមេនេះក៏ស្ពានគ្រីមេនេះក៏អ៊ុយក្រែនខ្លួនឯងក៏អត់ទាន់ប្រកាសទេ រស៊ីខ្លួនឯងនិយាយថាម៉េចទៀតស្ពានគ្រីមេដាច់នេះរថយន្តដឹកសារធាតុគីមីផ្ទុះកដាលស្ពានធ្វើឲ្យស្ពានដាច់ពេលមកជឿអត់ទៀតពេលមកជឿអត់តិចទៀតខ្ញុំបានឲ្យឃើញរូបភាពទៀតថាតាស្ពាននឹងវាវាដាច់ដោយសារ ទូហើយឆេះអាទៀបលើកដឹកព្រៃពងរត់ហ្នឹងលើស្ពានហ្នឹងព្រោះស្ពានវាមានស្ពានរថយន្តស្ពានរថយន្តភ្លើងនិយាយណាបាទរឿងនុយក្លេអ៊ែរនេះគឺជាការព្រួយបារម្ភរបស់ពិភពលោកសូម្បីតែលោក Joe Biden ខ្លួនឯងសូម្បីតែលោក Joe Biden ខ្លួនឯងប្រធានាធិបតីអាមេរិក បាននិយាយថាប្រហែលជាផែនដីយើងនេះនឹងរលាយផែនដីយើងនេះនឹងរលាយដោយខ្សែភាពយន្តអាមេរិករឿងមួយឈ្មោះអីគេបានចាំឈ្មោះបាទបាទអត់បានមើលដែរអារឿងចឹងចឹងគេបានអត់ចូលចិត្តមើលទេអារឿងផែនដីរលំភ្នំពិភពលោករលាយនេះខ្ញុំបាទមិនមិនដែលមើលទេទៀត ចឹងទេលោកជូបៃដិនគាត់សន្និដ្ឋានថាពិភពលោកនេះនឹងរលាយបាត់អស់តែម្ដងមនុស្សអស់ពីផែនដីដោយសារ nuclear ដែលចាប់ផ្ដើមពីរុស្ស៊ីហ្នឹងដែលចាប់ផ្ដើមពីរុស្ស៊ីហ្នឹងកន្លែងហ្នឹងហើយដែលដែលធ្វើឲ្យមានការព្រួយបារម្ភ ហើយក៏បើយើងស្ដាប់ខាងលោកខារុស៊ីនិយាយហាក់បីដូចជាម្ដងចេះម្ដងចេះម្ដងចេះម្ដងចប់ចាំនិយាយថាម៉េចម្ដងថានឹងប្រើអាវុធនុយក្លេអ៊ែរតែយើងមើលទៅទៀតណា ឥឡូវប្រិមិត្តដែលសរសេរមកថារុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរក្នុងនោះមានការវិភាគនិងវាយតម្លៃថារុស្ស៊ីបានត្រៀមអាវុធនុយក្លេអ៊ែរខ្នាតតូចខ្នាតតូចខ្ញុំអាចដូចធ្លាប់និយាយដែរថាចង់ខ្នាតតូចខ្នាតធំអីវាក៏បរមាណូនឹងឯងបល័យលោកសម្រាប់មនុស្សដូច្នេះបើគាត់ប្រើ ព្រោះឥឡូវនេះលោកខាងលិចបានបញ្ជូនមីស៊ីលកំជ្រួចការពារដែនអាកាសរបស់អ៊ុយក្រែននឹងទៅច្រើនហើយទៀតដូច្នេះពេលដែលរុស្ស៊ីបាញ់មកអាកំជ្រួចការពារដែនអាកាសនឹងវាទប់ស្កាត់ហើយហើយប្រសិនបើរុស្ស៊ីបាញ់ទៅទៅទៅភូមិតូចភូមិតាចឃុំនេះឃុំនោះនៃប្រទេសអ៊ុយក្រែនរុស្ស៊ីបាញ់មកធ្វើអីមិនណាច់ប្រើនុយក្លេអ៊ែរទៅប្រើអាចកអចែនហ្នឹង កពេកកប៉ុកហ្នឹងដល់គេដាក់ទៅវិញគេលេងអាធំទៅនោះមិនមិនក្បាលទេនោះព្រមមិនឯកភាពទេរឿងអីទៅប្រើដែលអ្នកវិភាគមួយចំនួនវិភាគវាតម្លៃថាតិចទៀតនឹងរុស្ស៊ីនឹងប្រើត្រៀមប្រើបងនោះអាវុធនុយក្លេអ៊ែរខ្នាតតូចរយៈខ្លីចម្ងាយចិត្តសម្រាប់ខ្ញុំបានខ្ញុំបាន វាយតម្លៃថាបើប្រើអាធុននឹងដដែលហើយវាក៏ងាប់ផុតពូជទាំងអស់គ្នាដដែលហ្នឹងពីព្រោះមិនបានថាអញ្ចឹងឧបមាគាត់បាញ់នៅលើដីអ៊ុយក្រែនសួរថាដីអ៊ុយក្រែននិងដីរបស់រុស្ស៊ីនឹងប្រមាណម៉ែត្រប្រមាណគីឡូម៉ែត្រអញ្ចឹងទេបើរុស្ស៊ីបាញ់មកដីអ៊ុយក្រែនហើយអួតថាមានប្រជាជនរបស់ខ្លួននៅលើទឹកដីអ៊ុយក្រែន ទើបខ្លួនមករំដោះប្រជាជនរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនទទួលការរងគ្រោះដោយការរំលោភសិទ្ធិធ្វើបាបពីសំណាក់មន្ត្រីអ៊ុយក្រែនអញ្ចឹងមិនងាប់ប្រជាជនរបស់ខ្លួនដែរហើយហើយការដែលខ្លួនខំយកជីវិតទាហានមកបដូរដើម្បីយកទឹកដីមិនប្រមាណតារាងគីឡូម៉ែត្រហ្នឹងហើយ ប្រជាជនរបស់ខ្លួនទាហានជីវិតប្រជាទាហានរបស់ខ្លួននឹងរាប់មើលរាប់សែនអ្នកហ្នឹងគេមិនតន់ថាអីផងប្រជាជនរុស្ស៊ីមិនតន់ថាអីផងខ្លះក៏ថាខ្លះក៏ជេរតែប្រឆាំងអត់បាននៅរុស្ស៊ីតែប្រឆាំងគឺរឿងដូច្នេះប្រសិនបើគាត់ប្រើអាវុធ nuclear ប្រិមិត្តពិចារណាកន្លែងហ្នឹងតិចមុននេះខ្ញុំបានបានស្ដាប់ហើយមានការវិភាគមួយ យកសម្ដីរបស់អ្នកសរសេរដ៏មានឈ្មោះម្នាក់នៅទីក្រុងមូស្គូគាត់បាននិយាយថាប្រហែលជាគ្រាន់តែជាការគម្រាមទៅរឿងអាវុធនីក្លេអ៊ែរគាត់មិនចង់សរសេរចំថាលោកពូទីនគម្រាមតែប៉ុណ្្នឹងទេអត់ហ៊ានប្រើទេគាត់មិនចង់សេអញ្ចឹងក៏ប៉ុន្តែន័យហ្នឹងគឺអញ្ចឹងហើយក៏មានអ្នកវិភាគអាមេរិកមួយចំនួនដែរ ក៏ដូចជាអឺរ៉ុបមួយចំនួនដែរដែលថៃគេយកមកបកហ្នឹងគេថាមិនទាន់ដល់ពេលទីការសម្រេចប្រើអាវុធនុយក្លេអ៊ែរហ្នឹងមិនទាន់ដល់ពេលទីពីព្រោះមិនបានថាអញ្ចឹងពីព្រោះចង់បញ្ចប់គឺងាប់ទាំងអស់ ប្រិមិត្តអាចនិយាយអានេះក៏ក៏មានមានហេតុមានផលថាអត់ទេថាឆ្កែតល់ច្រកហើយវាខំក៏ប៉ុន្តែវាអាចខំរបៀបមួយទៀតឬក៏វាអាចរកវិធីដើម្បីចរចាសូមកុំភ្លេចថាឥឡូវនេះទ្វាក្រោយកំពុងតែមានសកម្មភាពនៅក្នុងការចរចាបត់ឈប់បាញ់នៅអ៊ុយក្រែនទ្វាក្រោយនៅទីណាបាទកំពុងមានការចរចា ក្នុងនោះចិនក៏ដើរតួសំខាន់ដែរតែចិនដូចជាអត់សូវភ្ញាក់ផ្អើលរឿងអាវុធនុយក្លេអ៊ែរទេណាពីព្រោះចិនអាចវាយតម្លៃបានថាបានមាត់ទេពូទីននឹងចិនអាចវាយតម្លៃអញ្ចឹងពីព្រោះវាអត់ទាន់ដល់ពេលទៀតហើយក៏វាមិនវាអត់មានមនុស្សណាក្លាហានស្មើនឹងជីវិតរបស់ខ្លួននឹងទៅទិញនៅផ្សារទំនើបបានណា ស្មើនឹងជីវិតរបស់មនុស្សម្នាក់ម្នាក់ហ្នឹងពូទីនហ្នឹងបើស្លាប់ទៅហើយនឹងអាចជួសជុលឡើងវិញបានណាមិនអាចទេដូច្នេះមនុស្សវាខ្លាចស្លាប់កុំថាអ្នកឯងជាអ្នកណានោះចឹងទេបើដឹងថាវាស្លាប់ទៅធ្វើធ្វើអីតែលក្ខណៈនេះតែកំពុងតែមានសង្គ្រាមនៅអ៊ុយក្រែននេះ គឺដោយសារថាវាមិនមែនងាប់គាត់វាមិនមែនងាប់ពូទីនដូចជាចេះរុញទៅអាស្វាធំនោះរុញអាស្វាតូចនឹងឲ្យចូលទៅអញ្ចឹងវាធ្វើបានអញ្ចឹងអាចធ្វើបានមិនបានថាអាចធ្វើបានពីព្រោះពូជពងវងសាវតារបស់គាត់គាត់អត់ស្លាប់ទេ ពូជរបស់ជូបៃដិនក៏អត់មកស្លាប់នៅអ៊ុយក្រែននឹងដែរពូជរបស់លោកពូទីនក៏អត់មកស្លាប់នៅនឹងដែរតកូលរបស់ពូទីននឹងមិនមកស្លាប់នៅលើសមរភូមិអ៊ុយក្រែននឹងទេ តែប្រើឲ្យគេទៅស្លាប់ដើម្បីខ្លួនដើម្បីប្រយោជន៍របស់ខ្លួនយើងអាចគិតពីហៅថាផលលំបាកនៅក្នុងការជ្រើសរើសផ្លូវដើររបស់លោកពូទីនយើងអាចគិត ពីផលលំបាករបស់គាត់តែយើងក៏ត្រូវថាមានរេសៀមួយថាទេដល់គាត់តល់ច្រកទៅហើយមានប្រទេសឧទាហរណ៍ប្រទេសចិននិយាយចេញមុខនិយាយឬក៏គៀងគោគាត់អើគាត់មើលឃើញថាអើប្រទេសធំដែរហើយជាមិត្តរបស់គាត់ ហើយផលប្រយោជន៍ត្រូវបានតែផលប្រយោជន៍នេះខ្ញុំបាទសូមនិយាយទៅទីណាសូមជម្រាបជូនថាប្រសិនបើរឿងទឹករឿងដីឥឡូវនេះព័ត៌មានមកហើយគឺខាងអាមេរិកអត់ឲ្យអ៊ុយក្រែនចរចាជាដាច់ខាតពីព្រោះឥឡូវហ្នឹង sponsor ធំគឺអាមេរិកនៅទីណា sponsor ធំរបស់អ៊ុយក្រែនគឺអាមេរិកឥឡូវហ្នឹង IMF ឲ្យខ្ចីជាង2000លានទៀតបន្ទាន់ដូច្នេះអ៊ុយក្រែនគេអត់ខ្វះលុយទេទៀត អញ្ចឹងការចរចាដើម្បីដោះដូរទឹកដីគឺអត់ទាន់មានទេឥឡូវហ្នឹងឥឡូវហ្នឹងខាងលោកខាងលិចបខំឲ្យអ៊ុយក្រែននឹងរំដោះយកទឹកដីដែលរុស្ស៊ីកាន់កាប់បដោះសន្នហ្នឹងបច្ចុប្បន្នហ្នឹងមកវិញ ទេណាបាទមកវិញឲ្យបានលឿនឲ្យមុនខែរងាមកដល់ឥឡូវហ្នឹងឃើញថាសកម្មភាពយោធារបស់អ៊ុយក្រែនគឺរួលទៅមុខបានច្រើនមែនទែនដីដែលរំដោះបានមកបច្ចុប្បន្ននេះ2400គីឡូម៉ែត្រកាឡាគីឡូម៉ែត្រកាឡាមិនមែនហិកតាទេណាទេណាគីឡូម៉ែត្រកាឡា1គីឡូម៉ែត្រវា1000ម៉ែត្រ ដូច្នេះ2400គីឡូម៉ែត្រកន្លាធំដែរទៀតធំច្រើនទៀតណាបាទច្រើនហើយក្នុងនោះភូមិឃុំរាប់រយដែលបានរំដោះហើយយើងមើលហេតុផលថាហេតុដូចម្ដេចបានជាទាហានរបស់អ៊ុយក្រែនហ្នឹងវាខ្លាំងម្ល៉េះវាខ្លាំងដោយសារដូចយើងធ្លាប់និយាយគ្នាអញ្ចឹងដោយសារតែ ការពារទឹកដីរបស់ខ្លួនមានសត្រូវមករំលោភមកឈ្លានពាន អានឹងមួយកតាចម្បងមានទាំងស្ត្រីមានទាំងបរោះមានទាំងចាស់ មានទាំងក្មេង ទៅកាន់អាវុធដើម្បីតស៊ូជាមួយនឹងសត្រូវឆ្លៀតពៀនដែលខ្លាំងមែនទែនគឺការសាមគ្គីទៀត អ៊ុយក្រែនធម្មតាទេទៀតសាមគ្គីគ្នាណាស់សាមគ្គីរស់បែកសាមគ្គីស្លាប់អ៊ុយក្រែនមានសាមគ្គីភាពខ្ពស់ណាស់ដើម្បីយកឈ្នះសត្រូវរបស់ខ្លួនក្រៅពីនោះអាវុធយុទ្ធបករនឹងលុយទៀតអ៊ុយក្រែនអត់លុយទេសេដ្ឋកិច្ចជាប់គាំង ក៏តែលុយពីអាមេរិកលុយពីអឺរ៉ុប IMF បុកបុកបុកបុកបុកបុកលោកពូទីនមើលឃើញទាំងអស់ហ្នឹងទៀតណាមិនមើលមិនឃើញទេប្រិមិត្តជឿអត់ថាលោកពូទីនដឹងរឿងហ្នឹងមើលឃើញរឿងហ្នឹងមិនងប់ងល់ពេកទេក៏ប៉ុន្តែជ្រួលក្បាលក្រពើអញ្ចឹងទេការចរចានឹងខ្ញុំបាទសម្រាប់ខ្ញុំបាទរេសាវ លោកពូទីនអាចជំរឹះផ្លូវនឹងទៀតប្រសិនបើមានលក្ខខណ្ឌហើយអ៊ុយក្រែនខ្លួនឯងហ្នឹងក៏យកដែរជំរឹះហ្នឹងប្រសិនបើ sponsor ថាអូខេកុំថែអត់មានប៉ះពាល់រឿងទឹកដីទេដូចព្រោះគ្រីមេហ្នឹងត្រូវយកមកទៀតដូច្នេះរុស្ស៊ីអាចសល់តែខោទេទៀតតែវាកុន ប្រិមិត្តថាទេអត់ទេគាត់ត្រូវតែយកឈ្នះឲ្យបានធ្លាប់មានសមរភូមិច្រើនហើយដែលរុស្ស៊ីដកដោយអាមេរិកអញ្ចឹងប្រិមិត្តនៅអាហ្គានីស្ថានមិនរត់ប្រផាប់ចាក់ប្រភីងរត់លបូតខោឡើងយន្តហោះមិនសឹងមិនតាន់2ឆ្នាំទៅទៀតណាអើ20ឆ្នាំកាត់កាប់អាហ្គានីស្ថានចឹងទេណាបាទ តាលីបងគេទៀតពីព្រោះវាមានតែឈ្នះនិងចាច់វាអត់មានអីពីពីពីនឹងទៀតទេតែប្រសិនបើវាមានផ្លូវកដាលណាមួយហើយដើម្បីឲ្យរួចខ្លួនមិនមានទោសមានទណ្ឌហើយក៏គេក៏មិនយកទុកបុកម្នេញអីហើយបើថាកាន់តែទៅទៀតអានឹងកាន់តែជ្រៅកាន់តែធ្ងន់ខ្លួន អាចឈប់កន្លែងហ្នឹងសិនមានន័យថាអូខេចោតចាតែមានលក្ខខណ្ឌចេះចេះចេះចេះចេះចេះក្នុងនោះរុស្ស៊ីច្បាស់ជានិយាយហើយដីរបស់តំបន់ដែលគេឯករាជ្យហើយនោះអានឹងអ៊ុយក្រែនត្រូវតែផ្គល់ឲ្យគេអ៊ុយក្រែនថា no no no no no វាកន្លែងហ្នឹងមិនបាននិយាយហើយគឺវាវាអត់អាចត្រូវគ្នាបានទេប្រសិនបើមានការចរចា អ៊ុយក្រែនមិនសុខចិត្តបាត់ទឹកបាត់ដីទេហើយក៏បើមានព្រៀបដូចសពថ្ងៃនេះកាន់តែបាញ់និយាយទៀតហើយអាចគ្រីមេនឹងអាចរវោទៀតអាចយកទៀតឃើញណាឥឡូវប្រិមិត្តចាំមើលថាតើរុស្ស៊ីនឹងឆ្លើយតបយ៉ាងម៉េចមែនរឿងដែលថាអាម៉ាស់យើងកុំភ្លេចថាវាចាប់ផ្ដើមពីទូចតូចតូចទៅទេរឿងនៅអ៊ុយក្រែនហ្នឹង ហើយក៏វារីធំធំធំមកដូចខ្ញុំបាទចង់និយាយថាតបោបងអកអាឡម៉ង់ហ៊ានជួយត្រឹមតែមួកដែកទាហានឲ្យទាហានអ៊ុយក្រែនតែប៉ុណ្ណោះដោយសារខ្លាចវាប៉ះពាល់នេះវាខ្លាចប៉ះពាល់នោះក្រែងទៀតរុស្ស៊ីចេះក្រែងទៀតមួយខែមួយទឹកក្រោយមកស្អែកឡើងមកដូបហីថែមអានេះបន្តិចថែមនោះបន្តិចថែមដល់កាភ្លើងធំកាភ្លើងតូចឥឡូវចង់ឈានដល់កប៉ាល់ហោះទៀតមីស៊ីលទៅហើយ រយៈខ្លីអញ្ចឹងទេហើយរុស្ស៊ីឆ្លើយតបមិនទៀតមានដកថយហើយសន្តិថាជាដកដោយជាយុទ្ធយុទ្ធវិធីដោយយុទ្ធវិធីដកកន្លែងនេះសំបីតែផ្ទុះស្ពានឥឡូវហ្នឹងនៅអត់ទាន់មានព័ត៌មានពីអ៊ុយក្រែនថាអ្នកណាអ្នកធ្វើនៅឡើយទេស្ពានហ្នឹងពីគ្រីមេហ្នឹង អញ្ចឹងរុស្ស៊ីក៏អត់ទទួលស្គាល់ថាវាជាការបាញ់បំបាក់ស្ពាននឹងគេនិយាយថាមានរថយន្តដឹកគីមីមួយគ្រឿងបានសុំឆ្លងស្ពាននឹងលុះសមត្ថកិច្ចពិនិត្យហើយថាអត់មានអីទេក៏ឲ្យទៅអាដឹកគីមីហើយមកផ្ទុះឲ្យដាច់ស្ពានដល់ប៉ុណ្ណឹងប្រិមិត្ត បាទនឹងបង្ហាញរូបភាពទៀតនេះទៀតនឹងអូខេឆេះរបៀបហ្នឹងយើងអាចនិយាយថាអើប្រហែលជាវាវាផ្ទុះវាអីមែនក៏ប៉ុន្តែនេះទៀតនេះ ច្បាស់ទេប្រិមិត្តច្បាស់ទេរូបភាពនេះនេះស្ពានទៅស្ពានមកណាទេណាបើរថយន្តវាមកវាដាច់តែមួយហ្នឹងគឺវាវាច្រើនពេកហើយបើវាដាច់តែវាមិនដាច់លក្ខណៈហ្នឹងទេនេះមួយទៀតមួយខ្សែទៀតមានន័យថា បំមានក្របផ្ទុះនឹងសារធាតុផ្ទុះក្របផ្ទុះនឹងជាមីស៊ីលឬក៏ជាក្របបាយអានឹងយើងមិនដឹងវាធ្លាក់ចំកដាលមិនបានរដាច់ផ្លូវដល់ពីរបាទរថយន្តមួយគ្រឿងមួយគ្រឿងវាវាវាវារត់តែមួយខ្សែទេមែនទេមកមកផ្លូវទេបើវាវារត់ផ្លូវនេះវាត្រូវដាច់ទៅស្ពាននេះទេបើវារត់ផ្លូវនេះវាត្រូវដាច់ខាងនេះបើវារត់ស្ដាំដាច់ស្ដាំរត់ឆ្វេងដាច់ឆ្វេងមិនចឹងប្រិមិត្ត តែអានេះវាដាច់ទាំងពីរហើយវាឆេះទៅដល់នោះអាទៀសភ្លើងដែលនៅលើនោះហើយអាស្ពានហ្នឹងក៏ខូចទៀតមិនមែនត្រឹមតែឆេះទេព័ត៌មានសារព័ត៌មានពិភពលោកបានផ្សព្វផ្សាយទាំងអស់ពីរឿងនេះនេះទៀតនេះនេះពេលមើលមើលនេះការនេះកើតจากការរបើของมันบรรทุกน้ำมันแต่ถ้าท่านผู้ชมโอ้โหตู้លៀបនេះទៀតมันไม่ ហើយវាសយអីសយម្លេះពូទីនហើយចំខួបផងហើយមានអាឡានដឹកគីមីមកផ្ទុះដាច់ស្ពានសំខាន់របស់ខ្លួនដែលកំពុងតែត្រូវការរាល់ថ្ងៃហ្នឹងគឺដឹកជញ្ជូនគ្រាប់មិនសេប្រេងអីហ្នឹងតាមនឹងឯងដើម្បីមកគុតគងយោធារបស់គេដែលកំពុងធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែននេះហើយចុះហេតុដូចម្ដេចបានជាវាសយអីវាសយម្លេះ ហើយវាចំពេលដែលគេដឹងទៀតថាឥឡូវហ្នឹងអ៊ុយក្រែនមានលទ្ធភាពច្រើនណាស់ទៀតប្រិមិត្តមើលរូបភាពនេះណាទៀតណាបាទមើលវាបាក់នេះប្រិមិត្តមើលទៀត ណាបាទហើយដូចជាបាទបង្ហាញរូបភាពវាដាច់ដល់តែ2ស្ពានទាំងសងខាងទៅនឹងមកឥឡូវនឹងប្រើអីប្រើសាឡាងដឹកជញ្ជូនវិញអើក៏គេដោះស្រាយគេហៅថាដោះស្រាយបញ្ហាទាត់ពីវេលាដែរតែអូខេសម្រាប់អ៊ុយក្រែនមិនទាន់ប្រកាសទេហើយចង់ថាវាស្អីផ្ទុះក៏ដោយ ចុងរុស្ស៊ីថាផ្ទុះមកពីដោយសារកប៉ាល់បុកឬក៏យន្តហោះចៃដន្យយន្តហោះធ្លាក់ចំឬក៏អាណាតកាត់លេងធ្វើស្ពាននឹងដាច់ឬក៏កពើវារត់បុកស្ពាននឹងដាច់ក៏វាជារឿងរបស់ពូទីនតែអ្វីដែលអ៊ុយក្រែនបានទទួលគឺអ្នកឯងដាច់ស្ពានដឹកជញ្ជូនអត់បាន តែឥឡូវជួសជុលជួសជុលព្រាមហើយជួសជុលហ្នឹងអាចយកស្ពានដែកបាឡេយកមកដាក់សិនឬក៏យ៉ាងម៉េចពីព្រោះវាជាស្ពានយុទ្ធសាស្ត្រសំខាន់ណាស់ទៀតជាស្ពានយុទ្ធសាស្ត្រដ៏សំខាន់របស់រុស្ស៊ីក្នុងការ ដឹកជញ្ជូនអាវុធយុទ្ធឧបករណ៍ក៏ដូចជាប្រេងនៅក្នុងការប្រយុទ្ធតស៊ូជាមួយនឹង អ៊ុយក្រែនការដែលរុស្ស៊ីមិនដែលប្រិយមិត្តនិយាយថាអត់អាចឈ្នះអ៊ុយក្រែនបាននឹងវាមានហេតុផលរបស់វានេះតាមប្រិយមិត្តនិយាយវាមានហេតុផលដូចខ្ញុំបានជម្រាបជូនអញ្ចឹងទី1ស្មារតីទី2សាមគ្គីភាពប្រជាជនភ្នែកដូចមនោះឲ្យព័ត៌មានរុស្ស៊ីពួននៅកន្លែងណារុស្ស៊ីទៅណាហើយអីទៅណាហើយប្រព័ន្ធទូរស័ព្ទឥឡូវនឹងខ្លះនឹងផ្ញើវីដេអូឲ្យមើលទៀត ព័ត៌មានសំខាន់ណាស់ដោយឡែកសត្វតឡាយផ្កាយរណបរបស់អាគៀងឬផ្កាយរណបការដែលបាញ់ឬក៏ទម្លាក់ឆេះយន្តហោះពីគ្រឿងរបស់រុស្ស៊ីនៅអាកាសយានដ្ឋានយោធាមួយចម្ងាយជា100គីឡូម៉ែត្រពីទីក្រុងមូស្គូការរណបរបស់អាមេរិកខ្ញុំបាទបានទុករូបភាពហ្នឹងរមើលសិនផ្លេចឈឹងទៅ បាទមើលសិនទេណាវាចៃដន្យវាពពកច្រើនពេកអត់មានទេទេពពកច្រើនពេកដូច្នេះបានឃើញតែពលានតែអត់ឃើញអាកប៉ាល់ហោះឆេះនោះអានឹងបាញ់មែនទេមិនដឹងជាបាញ់ជា drone ឬក៏ជា missile ទៅវិញទេដូច្នេះសក្តានុពលរបស់អ៊ុយក្រែនខ្លាំង ពីព្រោះដូចប្រិមិត្តធ្លាប់និយាយអញ្ចឹងថារុស្ស៊ីកំពុងតែប្រយុទ្ធរុស្ស៊ីមួយទល់ជាមួយនឹង30ប្រទេសហើយសិនប្រទេសគេធូធាណាមិនប្រទេសអន់អន់ទេចឹងទេសួរថាអានេះយើងនិយាយឲ្យវាមានភាព logic ទៅទៀតដោយសារស្មារតីដោយសារសាមគ្គីភាពដោយសារប្រជាជនភ្នែកដូចមនុស្ស ដោយសារតែអឺការជួយយ៉ាងសន្ធឹកសន្ធាប់មិនដែលមានលើប្រវត្តិសាស្ត្រលើផែនដីនេះគឺអាគាំងជួយរាប់ម៉ឺនលានដុល្លារអស្មារតីមានហើយអាវុធមានទំនើបហើយលុយមានហើយអត់ដាច់ប្រាក់ខែទេ វាវាវាវាអត់មានអីដែលនេះហើយអាវុធទំនើបមានប្រសិទ្ធភាពទៀតដោយហៃម៉ាស់ហ្នឹងបាញ់ទៅចាប់ដាក់ទៀតបាញ់ទៅចាប់ដាក់អូខ្ញុំបាទឃើញឃ្លីបមួយបាញ់ម៉ាច់បាញ់ចំយ៉ាងនេះទៀតអាភឹងវ៉ែវិតរោរហ្មងទៀតអស់ចាទៀតនិយាយនេះមិនមែនថា អួតអាងអីឲ្យអាមេរិកធ្វើ promotion មកអាមេរិកទៅទីអត់ទីទៀតវាជាការពិតឥឡូវហ្នឹងកាលពីមុនអ៊ុយក្រែនខ្វះមីស៊ីលការពារដែនអាកាសឥឡូវបានទៅហើយមានហើយមិនទាន់ច្រើនក៏តែមានហើយគេយកទៅដាក់ចំណុចសំខាន់សំខាន់ដូចជានៅទីក្រុងគៀវក៏មានហើយដូច្នេះនឹងទៅកន្លែងសំខាន់សំខាន់ ហើយសមរភូមិទាំងអស់ហ្នឹងឥឡូវហ្នឹងទាហានរុស្ស៊ីហ្នឹងគឺវាវាបាក់ទាត់វាចាញ់ហ្នឹងគឺវាចាញ់ពេកទៀតខ្ញុំមកដូចជាធ្លាប់ជូនរូបភាព និយាយអំពីកងទ័ពរុស្ស៊ីបាក់ទ័ពពេលដែលបាក់ទ័ពគឺគេលើកទងសឲ្យទៀតមែនទេទៀតដូច្នេះគាត់ត្រៀមជាស្រេចដើម្បីនឹងសារភាពដើម្បីនឹងចោះចាញ់នេះប្រក្រោះរុស្ស៊ីមកហើយ គេទៀតទុំសនេះទៀតចងទុំសនៅរត់ក្រោះហ្មងនៅកណ្ដុំហ្មងហើយទាហានអ៊ុយក្រែនពាត់ស្កាត់គេទៀតឃើញលើកទុំសទេនោះគឺជារត់ក្រោះរបស់ទាហានរុស្ស៊ីអរេ ព្រៃមិត្តខ្លះប្រហែលជាបានឃើញហើយឃ្លីបហ្នឹងទាំងអស់នេះជាសក្ខីភាពបង្ហាញឲ្យឃើញថាទាហានរុស្ស៊ីបាត់បងម្ចាស់ការមិនបាត់បាត់បងអាមេរិកមកឲ្យវាធម្មតាយើងមានមោទនភាពជាតិគ្រប់គ្នាមែនទេមានទឹកមានដីយើង ស្រឡាញ់ទឹកស្រឡាញ់ដីរបស់យើងអានេះទៅឆ្លៀនពៀនគេមនុស្សសម័យនេះសម័យអ៊ីនធឺណិតវាអត់ដូចកាលពីសម័យ70 80ឆ្នាំមុនសង្គ្រាមលោកលើកទី2នោះទេវាអត់ដូចសម័យនោះទេដូច្នេះទោះចង់មិនចង់ទីហ៊ានរុស្ស៊ីគិតហើយហឹមនឹងមកច្បាំងដើម្បីអីទេវើយបាត់បាត់ហើយ វាអត់មានគេហៅថាម្ចាស់ការបាទដូចខ្ញុំធ្លាប់ខ្ញុំបានធ្លាប់ជំរាបជូនអញ្ចឹងគឺបាញ់ដើម្បីការពារកុំឲ្យគេបាញ់ត្រូវខ្លួនតែប៉ុណ្្នឹងទេតែដើម្បីថាយកអីដើម្បីអីវាអត់មានសម្រាប់លុយប្រាក់ខែបើគាត់អត់មកប្រយុទ្ធនៅអ៊ុយក្រែនក៏គាត់ត្រូវបានដែរប្រាក់ខែត្រូវបើកពីព្រោះវាវាចាប់វាវាវាជាជាកាតព្វកិច្ច តែវាជាភារកិច្ចរបស់យោធាអានឹងត្រូវហើយគាត់ត្រូវមកហើយពួកគាត់ត្រូវមកហើយក៏តែសួរថាមកនឹងគាត់បានគិតអីទេថាអញចុយអញមកចោលជីវិតអញនៅលើដីគេចោលប្រពន្ធចោលកូនបើថាធ្វើដើម្បីទឹកដីរបស់ខ្លួនអានឹងល្អមើលអានឹងល្អមើលហើយបើអ៊ុយក្រែនឈ្លានពានរុស្ស៊ីវិញអានឹងល្អមើលមែនទេហោ technology របស់លោកខាងលិចអាមេរិកបើប្រៀបធៀបនឹងបរុស៊ីវាខុសគ្នាទៀតអានោះត្រូវទទួលស្គាល់ថារុស្ស៊ីពិតជានីវ៉ូរបស់វាទៀបជាងលោកខាងលិចនិងអាមេរិកហើយកម្រិត IT និង AI បើនិយាយពីព្រោះខាងយោធាគឺគេលក្ខការរបស់គេណាស់ គេអភិវឌ្ឍអីបានគេធ្វើអីបានល្អគឺគេលក្ខការហើយរួចហើយគេចេញយកមកប្រើពីរទៀតកុំភ្លេចណាទៀតណាសមរភូមិអ៊ុយក្រែននេះគឺជាសមរភូមិដែលផ្ដល់ឱកាសឲ្យអាវុធទំនើបទំនើបថ្មីស្រឡាងគេហៅថាខ្លាញ់គោរបស់អាមេរិកសាកល្បងសាកល្បងនៅលើសមរភូមិពិត ដូច្នេះវាជាឱកាសរបស់អ៊ុយក្រែនជាឱកាសរបស់អ៊ុយក្រែនចឹងទេទោះចង់មិនចង់រុស្ស៊ីត្រូវគិតពូទីនត្រូវយកជើងកងថ្ងាស់យកជើងទៀតកងថ្ងាស់ដេកគិតហើយថាត្រូវធ្វើយ៉ាងម៉េចចរចាឬក៏ទៅមុខទៀតបើទៅមុខទៀតកាន់តែធ្ងន់ធ្ងរប្រជាជនខ្លួននៅក្នុងប្រទេសកំពុងតែបះបោគណៈបកនយោបាយអ្នកប្រឆាំងផ្សេងៗទៀតកំពុងតែមានព្រៀប អានឹងជាជាចំណោទនៅទីណាសម្រាប់លោកពូទីននៅពេលបច្ចុប្បន្ននេះយ៉ាងដូចខ្ញុំបានបាននិយាយអញ្ចឹងឥឡូវនឹងវាតាក់រឿងតៃវ៉ាន់កោះតៃវ៉ាន់នេះប្រសិនបើមានតួអង្គណាប្រធានាធិបតីប្រទេសណាពីព្រោះខ្ញុំបានមើលឃើញតែស៊ីនជីពីងទេប្រធានាធិបតីរបស់ចិនទេដែលទឹកមាត់ប្រៃអាចនិយាយជាមួយពូទីនស្ដាប់ស្ដាប់ជាងអ្នកផ្សេង ឥឡូវនេះទោះបីជា Oregon ដែលជា ប្រធានាធិបតីរបស់ទៀគីកំពុងតែដុតដៃដុតជើង ដើម្បីចូលទ្វារមុខផងទ្វារក្រោយផងដើម្បីចរចាជាមួយលោកពូទីនឲ្យចូលតុចរចាឲ្យបានកំពុងឡប់ឌីលោកពូទីនដើម្បីចូលតុចរចាជាមួយនឹងអ៊ុយក្រែនឲ្យបាន តែខ្ញុំមើលឃើញកឡូរបស់លោកស៊ិនជីពីងខ្លាំងជាងខ្លាំងក៏ប៉ុន្តែវាជាប់រឿង តៃវ៉ាន់នេះគាត់កំពុងតែខ្វាយខ្វល់នឹងរឿងតៃវ៉ាន់របស់គាត់នេះបើសិនមកថាវាស្ងប់ស្ងាត់តៃវ៉ាន់នឹងទៅអាមេរិកក៏មកគោចឹងមិនថាវាខូចមែនណាអាមេរិកហ្នឹងនៅដល់ណាដល់ណីឯណោះឬមកវល់ជាមួយនឹងប្រទេសគេនេះខ្ញុំបាននិយាយនេះមិនកាន់ជើងចិននេះទៀតគោលការណ៍របស់ខ្លួនគោរពចិនមួយ តែដល់ហើយមកបំបែកគេបំបែកឲ្យតៃវ៉ាន់ផ្ដាច់ខ្លួនចេញពីចិនមើលទៀតវារបៀបនឹងអាមេរិកយ៉ាងប្រសិនបើអាមេរិកឈប់រវល់ឬកោះតៃវ៉ាន់នៅឲ្យស្ងៀមសិនហើយឲ្យលោកស៊ីជីពីគាត់អាចស្ងប់អារម្មណ៍របស់គាត់គាត់អាចយកពីនឹងយកមកនិយាយគិតគូរពីរឿងអ៊ុយក្រែនពួកគាត់ក៏ ប៉ះពាល់ផលប្រយោជន៍របស់គាត់ច្រើនដែរទៀតប៉ះពាល់ផលប្រយោជន៍របស់គាត់ច្រើនដែរវិក្រែនហើយក៏វាអាចយូរចឹងបានតែគាត់សួរថាពេលណាចប់គាត់សួរលោកពូទីនលោកស៊ីជីពីគាត់សួរលោកពូទីនថាសង្គ្រាមនៅអ៊ុយក្រែននឹងយ៉ាងណាចប់ចប់យ៉ាងម៉េចចប់យ៉ាងម៉េចហ្នឹងសួរថាខ្ញុំនឹងយកដីគេនឹងយកដីឲ្យបានវាអាចអញ្ចឹងទេអានេះសំណួរទៀត អញ្ចឹងសូមជម្រាបថាឥឡូវនឹងសរុបគឺអ៊ុយក្រែនមានព្រៀបលើសមរភូមិដោយសារកតាដូចបានជំរាបជូនទេណា1 2 3ចឹងទៅទី1 ស្មារតីជាតិសាមគ្គីភាពវិជ្ជាជីវៈភ្នែកដូចមនោដើម្បីផ្ដល់ព័ត៌មានឲ្យទាហានរបស់គេឲ្យដឹងពីសត្រូវនៅកន្លែងណាខ្លះពួនកន្លែងណាខ្លះហើយក៏សត្វកលាយរបស់អាមេរិកខ្លាំងសហការយ៉ាងស្អិតរមួតជាមួយនឹងទាហានរបស់អ៊ុយក្រែនមានព័ត៌មានអីគេបញ្ជូនឲ្យគ្នាព្រឹបព្រឹបព្រឹបព្រឹបព្រឹបលុយទៀតលុយធ្វើស្រែនឹងទឹកធ្វើសឹកនឹងលុយទៀតហឹម ធ្វើសឹកនឹងបាយក៏តែខ្ញុំបាទថាសម័យនេះធ្វើស្រែនឹងទឹកធ្វើសឹកនឹងលុយស្រែអត់ទឹកអត់ទៅរួចទេសង្គ្រាមអត់ទឹកអត់ទៅអត់លុយអត់ទៅរួចទេទៀត